អូនណោណោណោអើ ជាបឋមខ្ញុំកណាសូមនមស្ការក្រាត់ថ្វាយបង្គំចំពោះខ្ញុំ3នៃបត្រៃរដ្ឋដោយសេចក្តីគោរពជ្រះថ្លាដល់ពងពុរលោកសូមក្រាត់ថ្វាយបង្គំចំពោះគុណចាស់វិធារានធារៈគ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លាបាទហ្នឹងរៀបសួរព្រះអង្គហ្នឹងហើយហើយក៏រៀបសំសួរទស្សនិកជនទាំងអស់ហើយខាង KKCCTV ណាអូខេឥឡូវយើងថ្ងៃនេះយើងមានកិត្តិយសបានមកជួបជាមួយនឹងវាគ្មិន ពិសេសរបស់យើងផ្នែកខាងសិល្បករបានអញ្ជើញមកពីខាងទីក្រុង Canberra ហើយគាត់ទៅជាសិល្បករម្នាក់ដែរយើងនឹងជួបជាមួយនឹងគាត់សម្ភារអំពីប្រវត្តិដើមតងរបស់គាត់ហើយនឹងកិច្ចការងារសិល្បៈរបស់គាត់មុននឹងចូលក្នុងកិច្ចសម្ភាររបស់យើងសូមលោកនាងកញ្ញាប្រិមិត្តទាំងអស់មកជួបជួបជាមួយនឹងគាត់ថាតើគាត់ឈ្មោះអីហើយមានដើមកំណើតកើត ជានៅទីណាឥឡូវយើងសូមស្វាគមន៍ប្រិយមិត្តអស់មកជួបជាមួយនឹងលោកផ្ទាល់តើគាត់មានអារម្មណ៍យ៉ាងណាពេលដែលគាត់មកជួបជាមួយនឹងទូរទស្សន៍របស់ KK CCTV របស់យើងហើយសូមចរនចរនពូសុខសប្បាយដំណើរសុខសប្បាយបងណាបាញ់គុំចូលនេះមកហើយអូខេថ្ងៃនេះបានមកជួបគ្នាចែកតនអីបានមកចូលមកដល់វត្តអត្តនារាមជា studio របស់ទូរទស្សន៍ KK CCTV ដូច្នេះចង់សួរអំពីកិច្ចការងារសិល្បៈផ្ទាល់ហើយជីវ ប្រវត្តិដើមតងខ្លះខ្លះអំពីបងឥឡូវសុំសួរថាតើសុខកំណត់ដល់កើតជានរណាតែឈ្មោះអីអឺកណាជំរាបសួរទស្សនិកជនម្ដងទៀតហើយកណារូបខ្ញុំកើតនៅខាងស្រុកភេវែងកណាស្រុកភេវែងស្រុកពីរាំងខេត្តភេវែងណាណាពីរាជរាជនៃកម្ពុជារាជនៃកម្ពុជារបស់ហ្នឹងហើយហើយហេតុផលអីបានឈ្មោះអីមិញ សុជីពសុជីពណាយតែមានបងប្អូនរបស់ម៉ាអ្នក ចំពោះរូបកណាមានបងប្អូន7នាក់បងអញ្ចឹងណាហើយគាត់នៅស្រុកខ្មែរទាំងអស់ហើយបានមកអូស្ត្រាលីចំណែកបងប្អូនកណាមគាត់នៅស្រុកខ្មែរទេចំណែកតែរូបកណាណាបានភៀសខ្លួនពីភូមិបណ្ដាត់មកនៅអូស្ត្រាលីអូខេហើយមកដល់អូស្ត្រាលីឆ្នាំណាអឺតាមយ៉ាងបានក្នុងឆ្នាំ2010 13 14ហ្នឹងហ្មង13 14កើតចំនួនធ្វើការឃោសនាបោះឆ្នោតដែរឆ្នាំបោះឆ្នោតឆ្នាំណាអឺបោះឆ្នោតហ្នឹងវាកណាចាំមិនបានគាត់គិតថាកណាមកមុន ដែរគេឃោសនាអាឃោសនាហ្នឹងពីមុនមកសាកណបក សំងភ្លើងទៀននៅក្នុងនោះអូខេឥឡូវយើងសួរថាហេតុដូចម្ដេចហេតុផលអីបានបានមកដល់អូស្ត្រាលី មានកំណើបមានរឿងរ៉ាវយ៉ាងណាដែរសូមរៀបរាប់អំពីប្រវត្តិដែលយើងឆ្លងកាត់ហេតុដូចម្ដេចបានបានឆ្លងមកដល់អូស្ត្រាលី តាមរយៈណាដោយសារតែរយៈដែលកណាបានឆ្លងមកដល់នេះក៏ពិតទៅដោយសារកណាប្រលប់ក្នុងនយោបាយនយោបាយទាំងសង្គមខ្មែររបស់យើងបងហ្នឹងហើយដោយសារតែយើងអឺ ដើម្បីរិះគន់ដើម្បីថាបណ្ណាឲ្យគេប៉ុន្តែខាងអឺរដ្ឋអំណាចរដ្ឋាភិបាលយើងគេចេះតែរោរឿងរោរឿងចាប់ដូចរុកណានឹងចោតប្រកាន់លៀបពណ៌ឲ្យគ្រប់បែបយ៉ាងហ្នឹងដែលយើងការពារលទ្ធិប្រជាធិបតេយ្យផងដើម្បីប្រជាពលរដ្ឋទាំងអស់ហ្នឹងគេចោតកណាហ្នឹងជាជាអ្នកជាអ្នកនយោបាយធ្វើញុះញង់អីចឹងទៅគេចូលលេសទៅបាច់ប្រវាក់ហ្នឹងគេចាប់កណាអូខេអញ្ចឹងដល់ពេលអញ្ចឹងក៏បានអឺ ធ្វើចូលក្នុងនយោបាយក្នុងគណៈបកភ្លើងទៀនក៏ចំណុចហ្នឹងឯងកណាភ្លើងទៀនរបស់សំមិនស៊ីហ្នឹងហើយហើយក្រោយមកបានហេតុដូចម្ដេចបានរត់មកដល់អូស្ត្រាលីមានប្រវត្តិយ៉ាងណាដែរដោយសារតែច្រៀងច្រៀងនឹងរិះគន់ដើម្បីថាបណានឹងនិយាយពីរឿងថាចាក់ស្ដែងពិតប្រកបចំពោះថា សង្គមខ្មែរយើងដើម្បីអង្គជាពលរដ្ឋលោកដឹងពីបបធរខ្មែរ សិទ្ធិសេរីភាពចេញមតិណាអញ្ចឹងអញ្ចឹងគេយកលេសមកកំចាត់ព្រះអង្គនឹងកណាហ្នឹងដើម្បីដាក់គុកដាក់ច្បាក់អញ្ចឹងទៅរមូលដ្ឋានឃើញអញ្ចឹងកណាទៅបង្ខំបង្ខំចិត្តចាក់ចេញ ពីស្រុកដោយសារតែក្រមការ UNHCR បានគេចំលៀសភៀសខ្លួនមកនៅស្រុកនេះអូខេហើយអូស្ត្រាលីគេទទួលមកទទួលជាជនភៀសខ្លួនណា កណាជាជន ខាងជនវិខ្លួនគេហៅតែវិរិជជីបងវិរិជជីហើយមកដល់ក៏ឃើញបងប្អូន ខ្មែរក្នុងសង្គមតែលោកកម្ពុជាក្រោមជាបរដ្ឋជាច្រើននៅនៅខាងថៃ នៅខាងថៃថៃឡេនោះ ជាហើយបានខេតកណ្ដុងឆ្លង កាត់មកដល់ស្រុកថៃហ្នឹងមកតាមរយៈណាទៅតាមតាមរត់តាមឆ្លងដែនមកឬក៏មកតាមតាមណាដែរមកថៃមកថៃនឹងតាមចំណន់នោះអឺ កណានឹងបានមកជាមួយថាខាងក្រមការដឹកនាំ UNHCR និង អង្គការសង្គមស៊ីវិលដូចជា A6 ឬក៏ Ligado Ligado គេសហការគ្នាដើម្បីជំលះរូបកណានឹងចេញមកក៏នោះគេដេញចាប់ហ៎គេចាប់គេដេញចាប់ក្បោះគេដោយសារតែគេគេពាត់នៅអង្គការ Ligado នឹងហើយគេឲ្យគេអត់ទុកកណានឹងយូរទេអញ្ចឹងគេនៅក្នុងឆ្នាំ2000 2010 តាំងណាពី2010ហ្នឹងគេគេពាត់អីចឹងហ្នឹងគេសម្ដែងតួធ្វើរូបកណាហ្នឹងគេឲ្យអ្នកដែលដែលតែងខ្លួនអបនិមិត្តចេញហ្នឹងគេបដោះរូបកណាចេញតាមផ្លូវក្រោយជិះមកដាក់ឡាន UNHCR ហ្នឹងដើម្បីជំលះខ្លួន ចេញឲ្យពីរត់ពីសវត្ថភាពមកសុខថៃនឹងតាម ច្រកបឹងតកួនហ្នឹងហើយដែនថៃខ្មែរហ្នឹងដើម្បីយកមកឲ្យរត់ក្នុងរត់ប្រហែលអ្នកអឺ ចំពោះរូបណាហ្នឹងមានតែមួយគ្រួសារទេប៉ុន្តែក្រៅមកទាំងគ្រួសារហ្មងអីមកគ្រួសារគ្រួសារហ្មងចំណងហ្នឹងហើយហើយមកដល់ហ្នឹងក៏គេឆ្លងកថាឆ្លងមកដល់សុខថៃនេះក៏គេយកមកដាក់នៅ នៅកន្លែងមួយសវត្ថភាពគេថាក្រុងថេប ក្រុងថេប ណា ក្រុងថេបនឹងកណាក៏សូចាំបានដែរគាត់ថានៅថៃអត់ប៉ុន្មានថ្ងៃ អឺក៏បិទទៅកណានៅថៃបាន2 3ឆ្នាំដែរបងអញ្ចឹងនៅយូរខ្ញុំយូរដែរបានស្គាល់បងប្អូនយើងជាច្រើនកម្ពុជាក្រមនឹងគាត់អ្នកភៀសខ្លួនដូចគ្នាខ្លួនដូចគ្នាបងហ្នឹងហើយក្រុមការដឹកនាំគេចោតប្រកាន់ដូចតែរូបកណាដែរអញ្ចឹងកណាឈឺចាប់ក៏ឃើញតែបងប្អូនខ្មែរជាច្រើនមកមិនថាខ្មែរលើខ្មែរក្រមនេះគឺស្រុករងរងគេចោតប្រកាន់ហើយគាត់ចោតស្រុកណាចោតស្រុកអញ្ចឹងគេលៀបពណ៌គ្រប់បែបយ៉ាងអញ្ចឹងឃើញរូបគាត់គឺអណោតអធំគឺ គឺថារស់ថ្លៃនេះពាក្យប្រហែលមានតែលើកម្រាមដៃដប់ឲ្យអង្គការសហប្រជាជាតិជួយពួកគាត់ផងដើម្បីឲ្យ ផុតពីការស្លាប់ដែលកាលណាគាត់ត្រឡប់ទៅវិញគឺខាងថាខាងខាងវៀតណាមវៀតណាមហើយយួនថាការជាមួយរដ្ឋាភិបាលលោកហ៊ុនសែននឹងគឺចាប់បញ្ជូនទៅវិញចាប់បញ្ជូនទៅវិញគាត់នឹងមានការភ័យផិតភ័យផិតឬក៏ជាប់គុកជាប់ច្បាប់អញ្ចឹងទៅហ្នឹងហើយហើយដល់ពេលយើងមកដល់ថៃហ្នឹងគឺក្នុងយើងមកទាំងគ្រួសារមានប្រមាណអ្នក ครับអឺកាលនោះចាំកាលណា បានមកដល់ជួប នៅនឹងប្រហែលច្រើនគ្រួសារ3គ្រួសារដែរបងចា៎អានេះចំពោះអឺរូបខ្ញុំដែលនៅនៅមកដែលសុខថៃហ្នឹងបងណាណាណាហើយបើមកដល់នៅក្នុង សុខថៃនឹងដែលលាក់ខ្លួនឃើញប្រជាជនដែលអ่ะភៀសខ្លួននឹងច្រើនគ្រួសារហឹមមិនថាមកធ្វើគ្រួសារតាំងពីខ្មែរ លើខ្មែរក្រមគឺច្រើន ក្រុមការគេគៀបនឹងគាត់លៀបពណ៌គ្រប់បែបយ៉ាងអូខេហើយមូលហេតុអីបានគេដេញចាប់យើងគឺមកចង់សួរអំពីមូលហេតុតែចង់និយាយថាយើងច្រៀងមិនបានទៅជាគេចាប់យើងដោយសារទី1គឺកណានឹងអាដាមកតិរបស់កណានឹងជាអ្នកចម្រៀងណាជាអ្នកចម្រៀងកណាឃើញពីសង្គមពីសង្គមខ្មែរហ្នឹងគឺគឺថានិយាយចំហ្នឹងគឺថាសង្គមខ្មែរហ្នឹងអ្វីដែលដែល ខ្សោយខ្លាចជាខ្មៅគឺលៀបពណ៌យើងក៏បែបយ៉ាងដោយសារយើងមនុស្សដែលស្នេហាជាតិពិតប្រាកដធ្វើអ្វីដើម្បីទៅជាតិមិនគិតផលប្រយោជន៍ពីផ្ទាល់ខ្លួននេះអញ្ចឹងហើយយើងជឿឆ្អើរឿងទេសជាតិតាំងពីយុគជនអីចឹងយើងជាដាស់ចឹងគេចោតប្រកាន់រឿងដាក់អត់មានមូលដ្ឋានចឹងហើយច្រៀងច្រៀងឃោសនាបោះស្នោតអីគេគេណាច្រៀងហ្នឹងគឺដូចជាបត់ ព្រះអង្គបានឃើញទេថាក្នុង តាមតាម YouTube តាមតាម page អីតែបត់បត់ចម្រៀងមួយ ណា ដែលធ្វើឲ្យយើងមានធ្វើឲ្យគេចាប់អារម្មណ៍ហើយគេដេញចាប់យើងអឺតាមណាចាំបាននៅក្នុងឆ្នាំ2003នៅថ្ងៃទី9ខែ3ហ្នឹងគឺចាប់កណា ដាក់គុកគឺកណាជ្រៀងបត់ពាក់អាវមិនដែលឃើញដោះហ្នឹងហ្នឹងហើយគេអាបត់ហ្នឹងតែគេយកហេការថាកណាហ្នឹងជាញុះញង់ក្នុងគុកប៉ុន្តែសោកដៃដល់សារថ្ងៃនេះជួបព្រះអង្គ ជាចាយដំណាអញ្ចឹងកណាត់បានមានឯកសារមកត្រៀមហ្នឹងណាឲ្យមើលអីប៉ុន្តែយើងមានបតផ្សេងផ្សេងទៀតដើម្បីចាក់ផ្សាយប្រិយមិត្តរបស់យើងប៉ុន្តែចង់និយាយថាបតពាក្យអោមិនដែលឃើញដោះហ្នឹងបានន័យថាយើងពាក្យរហូតអត់ដោះជីបើបតពាក្យអណាគិនបានន័យថាដូរឲ្យចាស់ផ្លាស់ឲ្យថ្មីផ្លាស់ឲ្យថ្មីបងហើយក៏ចំណងហ្នឹងក៏ចំណងហ្នឹងចំណងហ្នឹងមានប៉មួយណាដែលមានការប្រជែងគ្នាខ្លាំងអឺមានប៉លោកសំនឹងស៊ីប៉ភ្លើងទៀនយើងហ្នឹងហ្នឹងហើយគឺប្រចាំជាមួយគឺដាក់ប៉ ប្រជាជនហ្នឹងហើយដល់ពេលហើយយើងជ្រាឃោសនាឃោសនាបោះឆ្នោតនឹងទៅអឺកាលនោះពីខ្ញុំកណានោះមុន DJ ខ្លា DJ ខ្លាគាត់វគ្គក្រោយនេះទេគាត់បានលើគាត់ទៅបារាំងធ្វើអីហើយហ្នឹងហើយអញ្ចឹងកណានឹងមកជំនាន់មុនជើងចាស់ពីមុនអញ្ចឹងទៅក៏គេការដឹងហើយយើងដឹងបទពិសោធន៍អីចឹងហ្នឹងក៏គេរោរឿងមិនមិនឈប់មិនឈរដល់នេះក៏ផ្អាកការជឿខ្លួនតែរឿងចាស់ ណាស់ដែរអញ្ចឹងទុកឲ្យជួយក្មេងជំនាន់ក្រោយអញ្ចឹងបងហ្នឹងហើយឥឡូវឥឡូវចង់ចង់សួរអំពីបទចម្រៀងមួយណាដែលដែលចង់យកមកចាក់ពេលនេះដែលពាក់ព័ន្ធនឹងការឃោសនារបស់ឆ្លតបទចំណងជើងថាម៉េចបទទី1បងចេញគ្រោះស្នា សុខចំការលើហ្នឹងហើយបទខាងប៉ាក់លន្ទៀនហ្នឹងហើយឥឡូវយើងឥឡូវយើងសូមប្រិយមិត្តទាំងអស់មកជួបជាមួយនឹងបទចម្រៀងដែលយើង ចាក់ផ្សាយបន្តនេះយើងសូមអញ្ជើញប្រិយមិត្តទាំងអស់មកជួបជាមួយនឹងបទចម្រៀងដែលមានចំណងចិត្តថាម៉េចថាអឺបងចេញគ្រោះថ្នាក់ស្រុកចំការលើអូខេសូមអញ្ជើញទស្សនាដូចតទៅដែលជាចម្រៀងរបស់លោកផ្ទាល់ហ៎កណ្ណាកណ្ណាអូខេសូមអញ្ជើញបងចេញគ្រោះថ្នាក់ ក៏ត្រង់ត្រង់កាលមើលទីចង្ងាយទៅត្រីជុំទើឈប់ដំណើរពាក់អូនក៏ថ្លាបងត្រីក៏ស្នាអូនលើកលើងគៀមបងមកត្រីជ្រៀមជំរាមស្នេហាបដូរ ក៏ព្រៀបថ្លៃថ្លាអូនលើកញ្ញាលេខទៀងទី20លោកតំរៀងទីក្លាហានមួងមុតមកត្រង់បំផុតជាតិនឹងទឹកដីប្រកម្មជនទាំងអស់មកស្មងធាងក្ដីប្រាជ្ញាវិន័យឆ្នាំ បងចេញឃោសនាត្រុកចងការស្រីទូចំទើវលតាមទៅទេបងអ្នកណៅបងអូនចាជើចូលដល់មែអើយកអូនជាគូ បាទមើលវរៈបរោគឺអ្នកស្នេហាជាតិការពារគង់វង្សទឹកដីជូនប្រជាពលរដ្ឋទូទាំងប្រទេសខ្មែរមិនឲ្យពួកជនក្បត់ជាតិខុបខិតលុកដីឲ្យទៅយួនបាទលោកតមរៀងពីក្លាហានវងមុត មងត្រង់បំផុតជាតិនឹងទឹកដីសកម្មជនទាំងអស់មកស្ម័គ្រទាំងក្ដីប្រើច្បាប់វិន័យឆ្នាំនេះសត្រូវបងចេញឃោសនាត្រកចំកាលាស្រីទូចំទើអូនល្អណាស់ពេល ពេលបងអ្នកស្នោតបងសូមតែសេបាទចូលដល់មែនយកអូនជាគូ ត់លឺ sorry បិទសំឡេងអូអូខេណែ sorry អត់បើកសំឡេងមិញឥឡូវចាប់ដើមសារយ៉ាងម៉េចហើយតាមនិយាយអឺចឹងដល់ពេលមានបញ្ហា មានបញ្ហាអញ្ចឹងដល់ឡើងទៅដល់ថៃអស់ប្រហែលឆ្នាំបើនិយាយឡើងវិញតើមិញអត់លឺសំឡេងអឺដល់មកកណ្ដាលមកស្រុកថៃហ្នឹងបាន3ឆ្នាំបាទ3ឆ្នាំបង3ឆ្នាំបើយើងឆ្លងមកដល់ថៃអ អូស្ត្រាលីអូស្ត្រាលីអូស្ត្រាលីថៃឡែនមកមកឆ្លងមកអូស្ត្រាលីនិយាយអំពីប្រវត្តិនៃការឆ្លងដល់អូស្ត្រាលីទៅមានមានការសប្បាយចិត្តយ៉ាងណាឬក៏ទុកលំបាកយ៉ាងម៉េចដែរមកដល់អូស្ត្រាលីហាក់ដូចជាប្រទេសគេមួយកាន់លទ្ធិប្រជាធិបតេយ្យផងគឺគឺច្បាស់លាស់អញ្ចឹងបានថាខុសពីប្រទេសយើងយើងមើលទៅប្រទេសយើងយើងយើងអាណិតទៅសារអាណិតនេះជនរងគ្រោះជា កម្ពុជាក្រមកម្ពុជាលើរងគ្រោះដែលគេចោតប្រកាន់លាពណ៌ឲ្យគ្រប់បែបយ៉ាងព្រះអង្គឃើញសង្គមហ្នឹងកណ្ដាលនិយាយតែពិតប្រកប អ្វីដែលសង្គមយើងកើតឡើងបច្ចុប្បន្នឥឡូវអូខេដល់ពេលមកដល់អូស្ត្រាលីមិនបូជីវិតថ្មីយើងមានការលំបាកដូចជា ធ្វើអត់តមានការងារធ្វើហើយអត់តចេះអង់គ្លេសទៀតមានការលំបាកយ៉ាងម៉េចដែរអូការលំបាកហ្នឹងទោះបីតែលំបាកមានលំបាកក៏តែយើងអត់ចេះក៏ប៉ុន្តែគេមាន system របស់គេមានមានគេមានអាហារជួយប្រព័ន្ធគេជួយរដ្ឋាភិបាលគេផ្គត់ផ្គង់ទោះបីគេឲ្យយើងទៅរៀនទៅសូត្រ ពន្ធកូនគេមើលការខុសត្រូវគេពិតគង់ផ្ទះអីសំបែងនេះគេជួលឲ្យនៅគឺមកមកសិតមកមក complete មកមក complete មកគឺអត់មានយើងលំបាកលំបានអីទេបងចឹងដល់ពេលអញ្ចឹងឲ្យកូនគេឲ្យមានសាលារៀនហើយមានសាលារៀនហើយគេមានអាហារមានបាក់លេងបើកលុយប្រចាំខែទេយ៉ាងម៉េចណាមានប្រចាំខែប្រចាំអីមិនបងគេឲ្យយើងគេជួយលុយសិនហើយគេឲ្យមកដំបងគេជួយជាថាបកាជាលុយកាក់អីចឹងទៅគេបង្កើត បេមកាត់អីឲ្យមានការលុយកាក់គេដាក់គេចូលមកឲ្យមកសេកមកស្រាច់អញ្ចឹងនឹងមកដើម្បីដល់ពេលដល់ដល់ពេលវេលាទៅបើកលុយយកគេណាដល់ពេលវេលាអត់បាត់ទេដល់ពេលវេលាអឺនៅក្នុងបេងយើងទៅស្រាច់គេចូលឲ្យយើងហ្មងនឹងតែគាត់ចុចយើងចេញហ្នឹងហ្មងបងយើងនិយាយតែការពិតទេបងហ្នឹងហ្នឹងហើយមកថាអញ្ចឹងដូចមានភាពកក់ក្ដៅណាការភាពកក់ក្ដៅហ្នឹងការរបស់ខ្លួនយើងហ្នឹង គឺឃើញយើងថាលំភើបដល់ពេលខ្លួនយើងបានហ្នឹងយើងអនិតដល់ថាគ្នាអត់ ដូចជានៅគ្នារងគ្រោះនៅស្រុកថៃកម្ពុជាក្រោមកម្ពុជា លើនៅទុកវេទនានៅទុកវេទនានៅបង្កកអញ្ចឹងបានថាស៊ីអត់ឃ្លានកាលណាគាត់អាគាត់សូមទំនុំពរឲ្យខាងយុ UNHCR ណាបងដើម្បីជួយបងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលកម្ពុជាក្រមកម្ពុជា លើដែលគ្នារងគ្រោះកំពុងតែរងគ្រោះដេកចាំនៅនោះណាណាដេកចាំនៅក្នុងបង្កកប្រទេសថៃថៃឡេនោះធ្វើម៉េចឲ្យជួយគ្នាឲ្យបានផុត មកប្រទេសទី3និយាយចំប្រទេសទី3ណាបងដូចឹងទៅ មានការយើងមកដល់កន្លែងសុខយើងបែរទៅក្រោយមកឃើញការរស់ទុកវេទនារបស់ប្រជាពលរដ្ឋយើងហាក់ដូចជាយើងនឹងមិនដឹងជាជួយយ៉ាងម៉េចពីព្រោះយើងមកដល់នេះយើងចង់ជួយដែរប៉ុន្តែអាស្រ័យទៅលើប្រទេសគេជួយយើងណាដូច្នេះប្រពន្ធកូនមកដល់ទីនេះយើងបានបានធ្វើមានការងារអីគ្រប់គ្រាន់ធ្វើ ចំពោះរូបកណា បានមកនឹងប្រពន្ធកូន កណាមគាត់រស់ស្រួលហើយប៉ុន្តែអាកណាមួយយាយចំរឿងកុសលមានបញ្ហាតិចតខ្លួនណាណាអាហ្នឹងហ្នឹងរឿងបន្តខ្លួនឥឡូវចង់និយាយថាមកដល់សង្គមនេះយើងឃើញថាការងារក៏មិនខ្វះហើយប្រជារដ្ឋហើយរដ្ឋគេក៏ជឿចិត្តទុកដាក់ទៀតហើយលទ្ធិជាតិថាបតៃក៏ពេញលេញទៀតអញ្ចឹងចង់ឲ្យចង់និយាយអំពីការបង្ហាញពីទឹកចិត្តនៅទីនេះនៅស្រុកខ្មែរខុសទេយ៉ាងម៉េចដែរអូបើនិយាយចំទៅព្រះអង្គៀបធៀបទៅស្រុកខ្មែរ ខុសគ្នាមេឃដីផងដោយសារមេឃដីនៅសារប្រទេសគេគេស្ទឹមរបស់គេគឺគេមានការដឹកនាំគេបែបគេលទ្ធិប្រជាធិបតេយ្យប្រកបគេគ្រប់គ្រងប្រជាពលរដ្ឋគេបានល្អគ្រប់បានល្អហើយគេបោះឆ្នោតសេរីភាពតែมันពេញចិត្តគេដូរហើយបាទអញ្ចឹងដូចចឹងគេដូរគាត់កណ្ដាលមកនៅប្រហែលឆ្នាំហ្នឹងដូរមួយយល់ស្រីដូរដឹងរាប់ភ្លេចហើយគេដូរដឹងប្រហែលនេះគាត់ថាតែពេញចិត្តគេដូរហ្នឹងនិយាយពីកាលពីឆ្នាំ2010រហូតដល់ពេលនេះ7នេះឯង អញ្ចឹងមើលយ៉ាប់គឺណាយើងនៅដែលអញ្ចឹងតែមួយអញ្ចឹងបានថាបងអញ្ចឹងមកថាពាក្យអើមិនដែលដោះនោះត្រូវហើយវាត្រូវហើយបងអញ្ចឹងបានគេរលរឿងកណានឹងវា វាស្ទើរមិនលើកលែងឲ្យមកនិយាយចប់ទោះបីតែណាមិនហ៊ានទេព្រោះណានិយាយតែពិតប្រកបទេមិនប្រភ្លៃមិនប្រភ្លឹះអីទេ យើងនិយាយតែយុទ្ធធម៌សច្ចធម៌គឺនៅជានិច្ចចឹងអូខេឥឡូវមាន ចំក្រោយមានអីបទចម្រៀងអីដើម្បីបន្តឲ្យប្រិយមិត្តយើងស្ដាប់បន្តទៀតបទចម្រៀងមួយចំណងយកថាម៉េចអឺបទចម្រៀងចុងក្រោយជូនដល់ប្រិយមិត្តស្ដាប់កំសាន្តគឺបទអឺ ចំអកចំអន់របស់លោកតាស៊ិនស៊ីសមុទ្រអូខេណាជាសារាតារាអូខេតំដែងអូខេសូមអញ្ជើញទស្សនាដូចតទៅអូខេ ឆ្ងាយត្រនងត្រណោកយោគ្រឿងដើមពេលដកដង្ហើមតែតែក្តីស្នាគល់ជើមលតិនរំពឹងបែកខាយនឹកគ្រឿងទាំងឡាយកន្លងផុតទៅចំណៃមួយមកខំកាន់ចែកគ្នា មានពេលផ្លឹកលើ សូមជួបម្ដងទៀតថាប័ណ្ណចម្រៀងមិនមែនជាយើងតែងតលជាសំនៀងដើមរបស់លោកសុនសមុទ្រទេណារបស់លោកតាសុនសមុទ្រទេហ្នឹងហើយមិនមែនជាយើងច្រៀងតលអើយើងច្រៀងតលតែជាលំនាំដើមប័ណ្ណចាស់ប័ណ្ណចាស់ប័ណ្ណចាស់ក្នុងកៅពុតគាត់ថាច្រៀងអឺ cover ឡើងវិញដើម្បីដើម្បីដាក់ដាក់បទភ្លេងបញ្ចូលបទភ្លេងថ្មីដាក់បទបទចាស់បទចម្រៀងទាំងអស់ច្រៀងច្រើននេះបើអឺប្រហែលជា700បទអីដែរ បងសិតតែអ្នកនិពន្ធផ្សេងឲ្យច្រៀងឬក៏យើងតែងខ្លួនឯងអឺបទផ្លាសិតបទលោកចាស់ចាស់បុកលោកតាស៊ុនស៊ីមុតឬក៏បទអ្នកសម័យវាតិចដែរមានដែរប៉ុន្តែវាតិចគឺថាសិតបទគេពីដើមមកអញ្ចឹងគាត់ថាហើយចំណងចំណោចូលចិត្តបទចម្រៀងលោកជំនុំចាស់ចាស់ឬក៏ចូលចិត្តថ្មីថ្មីថ្មីថ្មីឡើការពិតទៅចូលចិត្តបទអឺ ពីសង្គមច្រើនជាងហ្នឹងហើយតែសម័យដែលថាចូលចិត្តតែប្រជាពលរដ្ឋក៏លោកទទួលស្គាល់អធិរាជចម្លែងមានលោកតាសិនសមុទ្រអញ្ចឹងចូលចូលចិត្តតែបត់ចាស់ចាស់ដូចជាបត់អញ្ចឹងនិយាយអញ្ចឹងមកជាធ្លាប់ចូលច្រៀងនៅ ក្នុង concert នៅស្រុកខ្មែរដែរឬក៏មកដល់នេះបានចាប់យកជាអូចំពោះរុកកណានោះធ្លាប់ចូលច្រៀងនៅក្នុងច្រៀងកាកណាជិននៅក្នុង ឆ្នាំ19 ចូលជាប្រឡូកសិលសិលដង្ស័យសិល្បៈហ្នឹងក្នុង ឆ្នាំ1990ម្លេះចឹងកណាឈិននៅក្នុងការចំណនោះ9 96 97ហ្នឹងកណាចូលជ្រៀងនៅប៉ាស្ពីគីចាតន្ត្រីហ្នឹងមានបាគេហ្នឹងពីខាងលិចខាងលិចសាស្មីហ្នឹងក្រុងភ្នំពេញហ្នឹងកណាជ្រៀងរហូតដល់មានដែរឡើងលុបទូទួលកណាធ្លាប់ឡើងចំណនោះឡើងដូចជាប៉ុស្តិ៍លិច 3លេខ5ប៉ុន្តែឯកសារអស់ហ្នឹងដូចជាបាត់បាត់ណាបានទុកដោយសារយើងប្រឡូកខាងនយោបាយទៅបងបាត់អស់លេខបាត់ធ្វើរត់គេចាប់ដាក់គុកងងខណានោះវាត្រូវដបងត្រូវអីគេច្រើននោះគូស្នាមអត់មានទៀនទៀនសិទ្ធិសេរីភាពអូត្រូវដែរស្នាមស្នាមក៏មានដែរមើលទៅទៅរងរងគេវាយគេវាយដំដល់ស្អីអញ្ចឹងហើយបានគេទៅយើងយើងខ្មែរយើងមិនអាចនៅស្ងៀមបានមិនអាចមានបិទភ្នែកបានអញ្ចឹងដល់ពេលអញ្ចឹងទៅ វាមានបញ្ហាច្រើនលើកវាល្បីផ្ទុះផ្ទោផ្ទាអញ្ចឹងទៅខាងអឺប្រទេសអូស្ត្រាលីគេយកអង្គការយកមកដល់ស្រុកថៃគេអត់ទុកយូរទេយើងវាប្រឡូកច្រើនកន្លែងពេកច្រើនទៅគ្រោះថ្នាក់ដល់ពេលមកដល់នេះ មានមានបាននៅតែបំពេញការងារជាអាជីពជាអ្នកចម្រៀងដែរមានធ្លាប់នៅចូលក្នុងកម្មវិធីអីដែរអត់ធ្លាប់ចូលប្រឡូកខាង ខាង CBN នេះ CBN នៅខាង Melbourne ហ្នឹងសារជើងទៅច្រៀងឲ្យគាត់អញ្ចឹងទៅ នៅ ខាង Melbourne ឯគ្រប់រដ្ឋដែរហ្នឹងថាក្នុងឆ្នាំ2000ធ្លាប់មក Sydney យើងម្ដងអូ Sydney ជ្រឿងច្រើនច្រើនណាស់ហ្មងមួយញាប់ជាងគេញាប់ជាងគេនៅ conserve នៅតាមវត្តអារាមអីអញ្ចឹងបងតាមតាមវត្តបុនរិចហ្នឹងណាណាបុនរិចបុនអីអញ្ចឹងទៅហើយតាមអីកន្លែងប្រាំតាកន្លែង conserve គេខាងលើ Golden Star កណ្ដាល Golden Star ហ្នឹងណាចាំស៊ីវិនអូខេ ឡើប៉ុណ្ណឹងចាមិនសុភាអីច្រើនបងប្អូនបងរវល់ដែរដើម្បីយើងចង់ចប់ក៏សូមជូនពរបង ធ្វើដំណើរទៅវិញបានសុខចម្រើនហើយមានអីចង់ក្រោយទេស៊ីបជប់ក៏សូមអធិប្លែងអំណរអគុណដល់ប្រជាពលរដ្ឋនិងអរគុណខាង KKCC TV ហ្នឹងហើយណាព្រះអង្គផងដែលបានសុភាថ្ងៃនេះនៅលើកក្រោយទៀត នឹងមើលមកមិននឹងមកមកនិយាយហាងច្រើនតិចយើងច្រើនតិចព្រោះមានថាអានគាត់ត្រួសត្រួសពេលទូផងអញ្ចឹងយើងក៏សូមជម្រាបលាអូខេអរគុណច្រើនអរគុណដល់ប្រិយមិត្តទាំងអស់ដែលបានទស្សនាការផ្សាយបន្តផ្ទាល់សូមចម្រើនពរលាប៉ុណ្ណឹងចោះសូមបាត់បង្គំលានិងសូមចម្រើនពរលាបាទអោរណោណោណោអើ